ចរណីទោះជាយើងឆ្ងាយពីគ្នាតែចិត្តនៅតែភាក្រីសម្ដីសម្ដៅប្រឆ្កោពុំមុននាងត្រណីអូនលឺទេបែរដងមក ចិត្តគ្នាតែកាយបងមិនដែលកុំ សូព្រាមកគូចង់ចង់សែប្រាប់ទៅលើ